ឥឡូវខ្ញុំសុំទៅចេញពីអាស៊ីយើងទៅអឺរ៉ុបវិញឥឡូវទៅដល់អឺរ៉ុបទៀតហើយអឺរ៉ុបអឺរ៉ុបយប់នេះក៏មានប្រកួតដែរណាអឺរ៉ុបយប់នេះមានប្រកួតដែរណាលោកណាបាទបាទបាទបាទអឺរ៉ុបយប់នេះក៏មានប្រកួតដែរបាទទស្សនិកជនបាទគឺថ្ងៃទី12នេះក៏មានប្រកួតដែរបាទគឺសម្រាប់នៅក្នុងតំបន់អឺរ៉ុបបាទមានការប្រកួតបាទគឺដោយ8គូបាទ8គូហើយយប់នេះបាទគឺគូដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺអង់គ្លេសហ្នឹងហើយ អង់គ្លេសត្រូវការឈ្នះពីប្រកួតណាត់ចុងក្រោយគាត់ត្រូវជួបជាមួយនឹងអាបានីផងបាទគាត់ត្រូវជួបជាមួយនឹងបាទគឺចុងក្រោយគឺដោយសាន់ម៉ារីណូมันជាឧបសគ្គសម្រាប់គាត់ទេឧបសគ្គទេបាទព្រោះគាត់ទេស៊ីសិតតា6 5អីនោះបាទគឺនៅអឺរ៉ុបគេឲ្យដល់13កៅអីទស្សនិកជនបាទនេះថ្ងៃនេះគឺជាថ្ងៃ FIFA Day អញ្ចឹងខ្ញុំបាននិយាយតែពី World Cup ហ្នឹងហើយបាទគឺសម្រាប់ក្រុមជម្រើសជាតិបាទឃើញថាអឺរ៉ុបបាទគេចាត់ទុកថាជាប្រទេស រីកចម្រើនខ្លាំងបាល់ទាត់ជាងគេតែម្ដងគេឲ្យដល់13កៅអីកន្លះ13កៅអី ក្នុងចំណោមបាទគឺ55ប្រទេសដែលជាសមាជិក នៅ ក្នុងនោះទស្សនិកជន55ហ្នឹងគេចែកជា10ពូល5ពូលគឺ1ពូលមាន6ប្រទេសហើយ5ពូលទៀត1ពូលមាន5ប្រទេស ក្រុមដែលមានបន្ទុកច្រើនជាងគេបាទគឺលេខ1នៅក្នុងពូលនីមួយនីមួយគឺបានទៅចំនួន10នៅសល់3ទៀតបាទគឺធ្វើការប្រកួតវគ្គ play off ជាមួយនឹងក្រុម Runner up និងក្រុមលេខ1លេខ2លេខ3ដែលជម្រុះនៅក្នុងកម្មវិធី UEFA Nation League យក3ទៀតបាទទាំងអស់គឺ13បាទនៅក្នុងតំបន់អឺរ៉ុបតែម្ដងបាទបាទបណ្ឌិតមានអីបន្ថែមទៀតទេបាទ បាទអញ្ចឹងជាមួយគ្នាសម្រាប់ការប្រកួតនៅយប់នេះបាទដែលអង់គ្លេសជួបជាមួយនឹងអាល់បានីខ្ញុំឃើញថាបាទអង់គ្លេសគឺដូចជាសវត្ថភាពមែនតើព្រោះដោយសារមាន20បន្ទុកអញ្ចឹងហ៎បាទមាន20បន្ទុកអញ្ចឹងបើសិនបើនិយាយរួមទៅប៉ូឡូញប៉ូឡូញលេខ2នៅក្នុងពូលប៉ុន្តែប៉ូឡូញបាន20បើសិនបើអាម៉ានីឈ្នះអង់គ្លេស បាទអាប៉ូលុយគាត់រៀងភ័យដោយសារតែអាម៉ានីគាត់អាចបាន18បន្ទុកបាទអញ្ចឹងបានលេខ2នោះបាទបានលេខ2អញ្ចឹងហើយជាមួយគ្នាប៉ូលុយក៏គាត់មិនណាបង្អន់ដែរសម្រាប់ការប្រកួតនៅក្នុងយុគនេះអញ្ចឹងជាមួយ គ្នាខ្ញុំឃើញថា អង់គ្លេសអាចមានសមត្ថភាពច្រើនដោយសារក្រុមដែលគាត់ជួបនឹងមិនមែនជាដៃគូរបស់គាត់ទេបាទជាពិសេសគឺគូមួយចុងក្រោយដែលគាត់ជួបជាមួយនឹងសាន់ម៉ារីណូហ្នឹងគឺសាន់ម៉ារីណូគាត់ដែរឆ្លោះបាទបាទបាទ អឺបច្ចុប្បន្ននេះបាទទស្សនិកជនខ្លះគាត់ថាប្រេស៊ីលវិញបានទៅហើយអញ្ចឹងខ្ញុំសូមជម្រាបជូនដែរអ្នកបានទៅសិននៅសល់ការប្រកួតអ្នកដែលបានទៅម្ចាស់ផ្ទះហ្នឹងគឺគេឲ្យបាទគឺដោយអូតូម៉ាទិកគឺស្វ័យប្រវត្តិហើយបាទស្វ័យប្រវត្តិពីដើមទៀតណាគេឲ្យក្រុម Defense Champion មួយទៀតក្រុមជើងឯកចាស់ក៏បានទៅដែរប៉ុន្តែឥឡូវនេះ Defense Champion មុននឹងការពារខ្លួនឯងត្រូវវាក់ qualify ដូចជាបារាំងអញ្ចឹងហ៎ បារាំងដែលត្រូវការពារនៅឆ្នាំ2018ហ្នឹងក៏ត្រូវជំរុះបាទជំរុះដែរជំរុះទាំងអស់បាទជំរុះទាំងអស់ដែរអញ្ចឹងប្រទេសដែលបានទៅគិតត្រឹមវេលានេះទស្សនិកជនដែលខ្ញុំមើលនៅក្នុងបាទគឺបញ្ជីរបស់សហព័ន្ធបាល់ទាត់ពិភពលោកហ្នឹងគឺមានកាតាមួយគឺម្ចាស់ផ្ទះដែលជា host ហ្នឹងគឺអូតូម៉ាទិកហើយបាទបាទទី2គឺអាឡម៉ង់អាឡម៉ង់បាទអាឡម៉ង់ហ្នឹងគឺបានទៅតាំងពីខែមុន បាទទោះបីយប់មិញគាត់ឈ្នះ Litton Style 9ទល់នឹង0ក៏ជាការប្រកួតកម្មវិធីបង្គ្រប់ទេគាត់បានសម្បត្តិយន្តហោះទៅ ប្រទេសកាតាហើយមួយទៀតដាណាម៉ាអតីតជើងឯកអឺរ៉ុបឆ្នាំ92ក៏បានទៅដែរក្រៅពីនឹងតំបន់អឺរ៉ុបត្រូវរងចាំមួយប្រកួតទៀតសិន បាទមួយទៀតសិនណាចឹងហ្នឹងបណ្ឌិតបាទរងចាំមួយប្រកួតទៀតបើយើងនិយាយទៅសម្រាប់ការប្រកួតនេះគឺ ទៅតែមាន3ក្រុមទេដែលជាប់បាទបានន័យថាគឺគាត់បានបានជាប់ទៅហើយបាទបាទបានបើបើយើងនិយាយពីក្រុមទាំងអស់ដែលចូលរួមចំនួន210ប្រទេសនេះគឺមានតែ3 3បាទហើយទស្សនិកជនខ្លះគាត់ខមមិនមកថាប្រេស៊ីលក៏បានទៅដែរ ខ្ញុំដឹងថាប្រេស៊ីលពិតជាបានទៅប៉ុន្តែគាត់ត្រឹមប្រកួតត្រឹមតែ11ប្រកួត កម្មវិធីគេគេឲ្យដល់18ប្រកួត នៅតំបន់អាមេរិកខាងត្បូងអញ្ចឹងឧទាហរណ៍ថាប្រសិនបើលោកចាញ់7ប្រកួតចុងក្រោយទៅអញ្ចឹងគេមិនទាន់រាប់ថាប្រេស៊ីលបានទៅនៅឡើយទេគ្រាន់តែប្រេស៊ីលដឹងតែមានឱកាសហ្នឹងវាទៅបាត់ទៅហើយប៉ុន្តែគេមិនទាន់បញ្ជាក់ថាបានទៅប៉ុន្មាន នៅក្នុងបញ្ជីរបស់ FIFA នៅឡើយទេ បាទទស្សនិកជនបាទទស្សនិកជនគាត់ឆ្លើយមកថាប្រេស៊ីលមួយទៀតក៏បានទៅដែរអរគុណច្រើនហើយមួយទៀតខ្ញុំតែងតែនិយាយថា បានទៅវគ្គប្រាច់ព្រាត់នៅក្នុង ប្រទេសកាតា វគ្គដាច់ព្រាត់នេះក្នុងន័យថាបច្ចុប្បន្នបណ្ដាប្រទេសនៅក្នុងទ្វីបនីមួយៗគេប្រកួតវគ្គ qualify ហើយបាទអញ្ចឹងបានន័យថាគេជាប់អាការជំរុះហ្នឹងគេទៅផ្ដាច់ព្រាត់ហ្នឹងគឺ32ប្រទេសនោះចុងក្រោយនៅកាតានោះទេមិនមែនមានន័យថាវគ្គ final game 2ពីប្រទេសនៅបាច់ព្រាត់នោះទេចឹងឯងបណ្ដេញជួយជួយបញ្យល់គាត់សេចក្ដីជនតិចមើលជួយបើពាក្យដែលនិយាយថាការប្រកួតទៅកាន់វគ្គផ្ដាច់ព្រាត់ហ្នឹងគឺថាវគ្គផ្ដាច់ព្រាត់គេថា32ប្រទេស ទៅប្រទេសកាតាបាទហ្នឹងហើយតប្រទេសហ្នឹងគឺបែងចែកជាពូលបាទជាពូលទៀតហើយ8ពូលមួយពូលមាន4ក្រុមអីចឹងទៅណោះហ្នឹងហើយហ្នឹងគេហៅថាទៅដល់វគ្គដាច់ព្រាត់ហ្នឹងហើយបាទបច្ចុប្បន្ននេះយើងកំពុងនៅក្នុងវគ្គជំរុះបាទវគ្គ qualify មិនមែនមានន័យថាអឺជួនណាបងអូនខ្លះគាត់យល់ថាវគ្គដាច់ព្រាត់ហ្នឹងពីប្រទេសទៅចឹងទេចឹងណាបាទគឺដាច់ព្រាត់នោះទេបាទអរគុណមែនតើហើយខ្ញុំសូមជម្រាបជូនបន្តិចផងដែរថា កម្មវិធីបាទគឺរបស់បាទគឺកម្មវិធីប្រកួត នៅ ក្នុងបាទគឺរបស់ FIFA យើងមើលទៅណាបើនៅក្នុងអាស៊ីយើង AAC បាទយើងចាប់ផ្ដើមតាំងពីថ្ងៃទី6ខែមិថុនា2019គ្រោងនឹងបញ្ចប់ នៅខែមិថុនា2022ឯណោះព្រោះថាមិថុនា2022 មិនមែនជាថ្ងៃកំណត់របស់សហព័ន្ធដែលត្រូវប្រកួតវគ្គផ្ដាច់ប្រត់នោះទេព្រោះថាគេលើកទៅរដូវរងាពោគឺចន្លោះខែវិច្ឆិកានិងខែធ្នូឯនោះទេ បាទអញ្ចឹងគឺកម្មវិធីត្រូវពន្យាដល់នោះជាធម្មតាប្រសិនបើបើបើលេងនៅខែមិថុនានិងខែកក្កដាគឺគឺគឺចប់មុនបាត់ហើយមែនទេបាទ មួយទៀតតំបន់អាហ្វ្រិកប្រកួតតាំងពីថ្ងៃទី4ខែកញ្ញា2019គ្រោងនឹងបញ្ចប់នៅថ្ងៃបាទគឺនៅខែមីនា2022ដែរអញ្ចឹងគឺនៅសល់ច្រើនខែដែរមុននឹងនេះនោះដល់ឡែកនៅតំបន់ CONCACAF ដែលតំបន់ CONCACAF តាមពិតទៅនៅក្នុងហ្សូនបាល់ទាត់គេចែកជាបាទគឺ6តំបន់តែទ្វីបយើងមានតែ5ឯងមែនទេបាទបាទទ្វីបមានទ្វីបអាស៊ីអាហ្វ្រិក អាមេរិកអឺរ៉ុបនិងអូសេអានីប៉ុន្តែទ្វីបអាមេរិកហ្នឹងគេចែកជាពីរមាន South America ពួកឡាទីនហ្នឹងអាមេរិកខាងត្បូងហ្នឹងគេហៅថាឡាទីនអាមេរិកាហ្នឹងមួយមាន10ប្រទេសហ្នឹងហើយនេះ CONCACAF នេះបាទគេហៅថា Common Bowl នេះគឺអាមេរិកខាងត្បូងណោះអញ្ចឹងគឺ6តំបន់បាទនៅក្នុងស៊ូនបាល់ទាត់ចឹងបាទបែងចែកអញ្ចឹងបាទហើយអាហ្វ្រិកបាទគឺតំបន់ CONCACAF ប្រកួតថ្ងៃទី24មីនា2021 ដល់ខែមិថុនា2022ទើបចប់បាទចំណែកបាទចំណែកបាទគឺអឺអាស៊ីយើងសូម្បីទៅអូសេអានីបាទគឺចាប់ផ្ដើមបាទគឺប្រកួតបាទគឺអឺខែមីនា2022ដល់ខែមិថុនា2022បាទក៏តិចក្រុមបាទហ្នឹងហើយបាទនេះអារ៉ុបយើងណាអារ៉ុបហ្នឹងគឺការប្រកួតយកក្រុមជើងឯកតាមពូលគឺបញ្ចប់ នៅថ្ងៃទី16នេះហើយបើខ្ញុំមើលទៅណាប៉ុន្តែនៅវគ្គ play off ទៀតត្រូវរងចាំប្រកួតនោះទៅដល់ខែ29ខែមីនា2022ឯនោះមែនទេបាទបាទចឹងហើយណាអូគេអូទៅអូទៅទៀតបាទព្រោះថាមានកម្មវិធីច្រើនដែលត្រូវធ្វើការប្រកួតតែម្ដងបើយើងនិយាយមើលទៅលឿនជាងគេបំផុតគឺខែ3បាទប៉ុន្តែអឺមកនៅក្នុងខែ11ចុងខែ11នេះគឺអស់អស់បណ្ដាបណ្ដាហើយបាទបាទអស់បើថាគឺអ្នកដែលមាន បន្ទុកសវត្ថភាពណាគឺគាត់បានទទួលកៅអីមួយទៅរួចជាស្រេចហើយប៉ុន្តែសម្រាប់អ្នកដែលគាត់គេហៅថាប្រភពប្រផាយបានកន្លះកៅអីកន្លះកៅអីគាត់ត្រូវទៅជំរុះជាមួយនឹងតំបន់ផ្សេងទៀតសិនបាទអញ្ចឹងបាទសម្រាប់បងប្អូនយើងគាត់សួរនៅក្នុងតំបន់អាហ្វ្រិកបាទមិនមិញ